បាទសួស្តីបងប្អូនទាំងគ្នាបាទអញ្ចឹងថ្ងៃនេះតោះយើងមកមើលជាមួយនឹង Hero ថ្មីសម្រាប់ Hero នេះគឺតម្លៃ730ដុល្លារបងប្អូនណាបាទអញ្ចឹងអឺយើងទៅមើលទាំងគ្នាថាតើ Hero នោះមានអីខ្លះបាទអូខេអញ្ចឹងតើតើនឹងតម្លៃដូចខ្ញុំបានប្រាប់អញ្ចឹងគឺអាស្រ័យទៅលើ បាទអ្នកដែលផ្ញើឲ្យលក់ទេតែគេឲ្យលក់ប៉ុន្មានគេលក់ប៉ុណ្ណឹងណាបងប្អូនគ្នាបាទអូខេអញ្ចឹងអឺមុនពេលចូលដល់បាទមុនពេលចូលដល់វីដេអូនៃការ review បាទសូមប្រម៉ូតបន្តិចបាទ សម្រាប់បងប្អូនដែលគាត់ចង់ដាក់ diamond គឺអាចដាក់នៅកន្លែងខ្ញុំបានតម្លៃសមរម្យរហ័សតន់ចិត្តបាទហើយគឺអស់លុយតិចទទួលបាន diamond ច្រើនបាទអរគុណច្រើនតោះអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកមើលគឺថា hero ហ្នឹងកប់មែនតើ skin រហូតដល់313 skin emblem 3ជាមួយនឹង hero មាន92បាទទាំងអស់គ្នាអូខេអញ្ចឹងឥឡូវយើងចូលទៅមើលបាទអញ្ចឹងអ្នកទាំងអស់គ្នា complete បាទនេះគឺ avatar គឺ copy series មែនតើចឹងអាអា zoom ហ្នឹងគឺយើងចំណាយអស់5000ឯមុនអត់បានណាអ្នកនរគ្នា ចំណាយនេះគឺចំណាយចោលតែម្ដងបាទគឺបាទគឺសែនឲ្យដូចណែតឲ្យគ្នាយើងនិយាយចឹងហ្មងទៅបាទគឺផ្ញើជាដូចជាយន្តហោះឲ្យគេហ្នឹងឯង5000ឯមុនអូខេចឹងតោះយើងចូលទៅមើលតរគ្នាបាទបាទនេះគឺអ្នកនរគ្នាឃើញស្រាប់ហើយមាន server LAN slot មីយ៉ាបាទ Hilda Ruby ខ្ញុំនិយាយពី skin ល្អៗទេបាទបាទ Saber ទៀត Saber មានទាំង Legend មានទាំងប្រភេទ Epic Time Limited បាទបាទនេះឈូ Kimi Odet បាទអឺឈូមានទាំង Epic មានទាំងឈូ KO កັບសេរីបាទដូចជា Hero នឹង KO អញ្ចឹងយើងចាប់ពីកន្លែង review ខ្ញុំខ្ញុំចូលទៅមើលបន្តិចហ្នឹងបាទ Lunox Liamon បាដាងបាទ Karina Leslie បាទ Selena Johnson Sack Minotaur បាទនេះអាខៃកាកូរ៉ា Leslie បាទម៉ាទីស Fanny អតុកាចា Aritel បាទអេតេសអាលូខាតបាទ Freya Odette រុកជើ Lancelot អូកប់ស្រីមែនតើអ្នកនរគ្នា Slong សាក់សាក់មានមានទាំងអស់ទាំងអស់ហ្មងបាទ Cousin Claude Franco បាទ Bruno Lunoch បាទឃើញនេះវាអឺអារ៉ាអូច្រើនមែនតើបាទកាចាអាល់ដុសអ៊ំវ៉ាន់សេលេណាក្រេនឈើផាសាបាទគូហ្វ្រាគូស៊ីនឆាំងអឺបាទនេះបាដាំងហាយ៉ាប៊ូសាអេរីថែលឌីរ៉តបាទឃើញនេះវាបាទនេះ God ប្រភេទពួក star និយាយទៅគឺអូ skin គឺថាល្អល្អមែនតើបងប្អូនទាំងអស់គ្នាបាទ តម្លៃនេះគឺថាធូរថ្លៃហើយបាទគាត់ដាក់អស់ច្រើនណាស់ដោយសារតែគាត់ចង់លក់ឈប់លេងបាទចាថាទៅមិនដឹងគេមិនដឹងគេឈប់លេងមែនអត់ប៉ុន្តែតម្លៃគឺថោកណាស់អ្នកនរគ្នាគ្រាន់តែ Skin Legion ហ្នឹងគឺ4គ្រាប់អ្នកនរគ្នាត្រូវដឹងថាចំណាយលុយអស់ម៉ានហើយ800ដុល្លារបាត់ទៅហើយហ្នឹងហើយ KOS all ទៀតហ្នឹង Time Limited មកកណោក៏ដឹកបាទអូខេចឹងចូលមកមើលកន្លែងតានេះបន្តិចតែម្ដងអ្នកនរគ្នាបាទបាទនេះ Cup 3 Riri បាទចឹងគឺ KOS all អូខេ បាទអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់មើលអ្វីបន្ថែមទៀតអាចឆាតមកខ្ញុំបាទតម្លៃ730បាទ730វាជាតិមានអីទៀតទេបងប្អូនបាទមានតែប៉ុណ្្នឹងទេបាទអញ្ចឹងចង់មើលអីបន្ថែមទាក់ទងជាមួយនឹង Hero ហ្នឹងអាចឆាតមកខ្ញុំបានអូខេអញ្ចឹងគឺជាតម្លៃ Hero ដែលសមរម្យបំផុតដែលសមរម្យគឺថោកធូរថ្លៃមែនតើបាទតម្លៃប៉ុណ្ណឹងគឺធូរថ្លៃ300 skin ជាងអូខេអញ្ចឹងអរគុណច្រើនដល់អ្នកគ្នាបាទ complete ជួយ like page follow ដល់ Cipher ហើយជួយ share វីដេអូម្នាក់មួយផងបាទហើយសម្រាប់អ្នកចង់តាមដានតាម YouTube កុំភ្លេច search Pro AK2 បាទគឺជា channel ដែលខ្ញុំមិនមែនថាទៅបង្កើតទេ channel ទុកចោលយូរហើយគឺថា channel ដែលខ្ញុំត្រូវធ្វើថ្មីទៀតហ្នឹងអត់តន់គិតទេចាំមើលមករយៈទៀតសិនហ្នឹងហើយព្រោះ channel ដែលខ្ញុំលក់ hero នេះគឺវាអត់ monetize ទេអ្នកនរគ្នាបាទជា channel ដែលយើងធ្វើលក្ខណៈវីដេអូជំនឿជាតិបាទដល់ពេលអញ្ចឹងយើងលុបចោលវីដេអូទាំងអស់ហ្នឹងទៅយើងធ្វើសារថ្មីអញ្ចឹងលក្ខណៈអញ្ចឹង ចឹងមកឆ្ងល់តែហេតុអីបាន view តិចតិចហ្នឹងហើយអូខេចឹងអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាទ